បាទនេះវាសើមមកដុំមកđâu thấy như đâu nhưng tao mới thế nè dạ nhưng tao mới thế tao cầu lỗ ទេតម្រងហើយនេះយើងដូរហើយតែពេលមកបាទអេលើអានៅដៃចកោតវាមានថ្ងៃមានដូរនៅអានេះមួយនៅដៃចកោតចាំមើលចាំមើល ហ្នឹងវាលេខចម្រងអាហ្នឹងលេខចម្រងហ៎មិនលេខចម្រងហ៎បាទគឺចំណាំមកវិញមកជូនតែគឺវិញ យកបាយពីណាមកទៀតទៀតគាត់អូណាព្រេងវាសាមត្រង់ព្រោះចំណាំស្រស់ចោះចោលពី3ថ្ងៃអញ្ចឹងព្រេងស្រស់ចង់ណាហើយយើងអត់មានព្រេងមើលដល់ព្រោះអីនេះសើមខ្ញុំវាសើមគេចំណាំស្រស់ទៅបាទ à ini mong phê với nó lại nè ba nếu lên trong đâu mà đốn rồi nè đi đi đi trong đâu ăn mà đâu hết tiền đâu là nâng tay hả đâu nâng cái chuyện người ta ủa mình vậy chứ quay đâu phi đâu rồi nè liên lan nuôi đó và nắng anh cho ba thay những đâu phi lớn thì trời bà ồ bà bà nó những đấu đôi tình cùng bằng thang mỏi អាហ្នឹងអីគេអាហ្នឹងអាហ្នឹងកុំទៅបាទជឿកុំរំលឹងឡានអូវាបែកហ៎បែកចឹងអាហ្នឹងអាលោមីសេលោអែរមិនចេះស្គាល់ថាវាខ្ញុំឆែកមើលទៅថាវាបាត់នេះគឺថាបែកនេះបែកសុំតែដូរទៅអាចទៅដូរដូរផងថារបស់ខែអាហ្នឹងថ្លៃបើយើងដូរអឺ3000អស់5វិ ឆ្នាំសម្រាប់5 5លីត្រគាត់ថា5លីត្របាទនេះអស់50ព្រីតម្រងមួយ1លីត្រ10ដុល្លារអីហ្នឹងព្រីតម្រងឲ្យមួយហើយនេះអឺប្រហែលជាដូចជា3ដបរៀលអីនេះមកតាមទៅមើលខ្ញុំវិញហ្នឹងហ្នឹងគូណាមកដើមមកដើម ស៊ូហើយបែកកណ្ដាលបែកទៅស៊ូហើយវាលុកទៅកាលណាវាបែកទៅស៊ូដីវាចូលទៅវាលុកវាលើកគេគឺគេគឺដល់ពេលបូមកោតដែរបាទ dù cá đó còn phi ấy ọt lôi phong đã đi tiêu thua mấy mấy ngày mấy nhóm hai tháng một mấy con nè cho ăn nó cái sao mình rong nó là bà bị lịch rong màu lắm rồi tao có gì mà ngày làm អញ្ចឹងវាសើមតាមរងហ្នឹងមកហ្នឹងបានវាស្រស់ពេលណាយើងអត់ដែលបានដូរវាងាប់ទិញងាប់អីចឹងឬក៏វាធ្លាយ